បាទសួស្តីថ្ងៃនេះដែរខ្ញុំមានវីដេអូឬក៏អ្វីដែលមកបង្ហាញបងប្អូនសម្រាប់សិប្បកម្មដែកយើងខ្ញុំបាទសម្រាប់សិប្បកម្មដែកយើងខ្ញុំគឺមានជាវីដេអូសម្រាប់បង្រៀនបងប្អូនជាដែកគ្នាយើងនៅក្នុង channel YouTube ដែលគាត់តែបងប្អូន search ពាក្យថាសិប្បកម្មដែកនិងធ្វើរមូលនេះជាវីដេអូដែលពួកយើងបានទៅតឡើងជូនភ្ញៀវនិងជាវីដេអូដែលពួកយើងបានបង្រៀន ពីរបៀបចំណាយទ្វារមូលនឹងឲ្យជាងគ្នាយើងដែលគាត់ចំនួនក្រោយអត់ដឹងអញ្ចឹងណាអញ្ចឹងគាត់អាចមើលតាមវីដេអូនឹងបានហើយសម្រាប់សិប្បកម្មយើងគឺមាន2 page គឺ page ទី1គឺមានឈ្មោះថានេះសិប្បកម្មដែកនិងទ្វារមូលនឹងហ្មងបាទហើយនៅក្នុងហ្នឹងដែរក៏ជាក៏ក៏ជា page ផ្លូវការរបស់ពួកយើងដែរបាទរាល់វីដេអូឬក៏សកម្មភាពដែលពួកយើងទៅតម្លើងអតិថិជនគឺពួកយើងតែងតែ ផុសនៅក្នុង page ហ្នឹងហើយមួយទៀតគឺយើងមាន page នេះមួយទៀតគឺជាងដៃភ្នំពេញបាទទីតាំងពួកយើងគឺនៅភ្នំពេញម្ដុំចំចៅបាទអញ្ចឹងអានេះក៏ពួកយើងតឡើងជាទ្វីរមូលនេះដែរអញ្ចឹងសម្រាប់សិប្បកម្មខ្ញុំគឺមានតឡើងទាំងទ្វីរមូលទ្វីរូតៃវ៉ាន់ហើយនិងគ្រឿងដែកគ្រឿងដែកគឺពួកយើងធ្វើ យ៉ាផ្ទះធ្វើអីហ្នឹងប្រកាន់ដៃអ៊ីណុកអីក៏ពួកយើងធ្វើដែរជាមួយនឹងដៃស្នំដែរអញ្ចឹងសម្រាប់សិប្បកម្មរបស់យើងគឺពីគ្រឿងដែកហើយនឹងទ្វាគឺយើងមានទាំងអស់តាំងពីទ្វារមូលទ្វារតៃវ៉ាន់សាំងអាស័យហើយសម្រាប់ទ្វាររមូលគឺពួកយើងនឹងតម្លើងជូនដល់អតិថិជនទៅដល់គេអឋានហ្មងហើយអត់គិតតម្លៃតម្លើងទេ ហើយសូមត្រឡប់មកក្រោយវិញសម្រាប់បងប្អូនដែលគាត់ចង់តាក់ទងឬក៏អឺគាត់ចង់មើលវីដេអូឬក៏ជាងថ្មីថ្មីដែលពួកគាត់អត់ចេះគាត់អាចចូលនៅក្នុង YouTube វាយពាក្យថាសកម្មដៃនឹងភារមូលអញ្ចឹងបងប្អូននឹងឃើញជាវីដេអូដែលពួកខ្ញុំបានតម្លើងជូនភ្ញៀវណាហើយខ្ញុំឆ្លៀតថតកាត់ជាវីដេអូដើម្បីឲ្យជាងគ្នាយើងជំនាន់ក្រោយឲ្យពួកគាត់អត់អត់អត់អត់ដែរតម្លើងទីនឹងឬក៏អត់មាន បទពិសោធន៍អីចឹងអាចចូលទៅមើលក្នុង page បានហើយសម្រាប់ទ្វារមូលក៏ពួកយើងមានទ្វារមូលសម្រាប់បោះឲ្យជាងដែលគាត់យកទៅតម្លើងតឲ្យអតិថិជនអស់គាត់ណាបាទអញ្ចឹងគឺយើងមានដូចគ្នាសម្រាប់ទ្វារមូលទ្វាររូតគឺយើងមានលក់ឲ្យជាងជាងតអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្ណឹងគ្រាន់ខ្ញុំចង់ដឹងឲ្យចង់ចង់ឲ្យគ្នាយើងដឹងថាសម្រាប់សិប្បកម្មដៃរបស់យើងគឺមានអឺ page 2ធំធំហើយនឹង YouTube មួយសម្រាប់ពង្រៀនបងប្អូនដែលគាត់ជាវស្លាប់សាងអស័យពីពួកយើងពីទ្វារមូលទៅអចេះតឡើងគឺយើងនឹងបោះវីដេអូនឹងឲ្យពួកគាត់រៀនបាទសម្រាប់ពួកយើងគឺអត់កណាញ់ចំណេះដឹងទេដោយសារតែពួកយើងក៏រៀនចេះតពីគេគេមេមេជាងពីមុនមកដែរអញ្ចឹងពួកខ្ញុំនឹង share ចែករំលែកឲ្យជាងជាងចកក្រោយដែលគាត់ទើបនឹងចាប់ដើមចេះតឡើងទ្វារមូលហ្នឹងណា អញ្ចឹងបាទក៏អរគុណសម្រាប់ភ្ញៀវដែលគាត់តែងតែគាំទ្រនៅសកម្មដៃនឹងទ្វីរមួយយើងខ្ញុំបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងអរគុណអតិថិជនទាំងអស់